បញ្ហាទឹកភ្លួទាំង5នេះអាចមានគ្រោះថ្នាក់ដល់ម្ដាយនិងកូនទឹកភ្លួមានតួនាទីជួយការពារកូននៅក្នុងពោះពីការប៉ះទង្គិចផ្សេងផ្សេងរក្សាសីតុណ្ហភាពរបស់គល់ការពារកូនពីជាតិពុលឬការបង្ករោគផ្សេងផ្សេងនិងជួយឲ្យសរីរាង្គទារកលូតលាស់បានល្អតាមការដឹងពីលោកវិជ្ជបណ្ឌិតចាន់ស៊ីណេតស្ត្រីកំពុងពពោះទាំងអស់ត្រូវដឹងពីស្ថានភាពខ្លួននិងតាមដានពីការវិវត្តនៃទឹកភ្លួ ព្រោះដើម្បីដឹងថាកូនក្នុងផ្ទៃមានសុវត្ថិភាពដែរឬទេលោកបានបន្តទៀតថាបញ្ហាទឹកភ្លោះមិនប្រក្រតីដែលស្ត្រីតែងតែជួបប្រទះនាពេលបច្ចុប្បន្ននេះអាចនាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរទាំងខ្លួនឯងនិងកូនផងដែរប្រធានផ្នែកសម្ភពនិងរោគស្ត្រីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសែនសុកបានបញ្ជាក់ថាទឹកភ្លោះដែលកូនរស់នៅនោះបានកើតឡើង តាំងពីសប្តាហ៍ដំបូងនៃការមានគភ៌មានលក្ខណៈជាសន្ទះស្ដាងថ្លាពីរជាន់ រយៈពេលរីកធំធាត់របស់ទារកថង់ទឹកភ្លោះនិងពង្រីកមេធំឡើងនិងមានទឹកនៅខាងក្នុង ទឹកភ្លោះកើតចេញពីទឹករងៃនិងទឹកឈាមរបស់យើងដែលជ្រាបចូលតាមរយៈសោកតមកពីវត្ថុរាវជ្រាបចូលតាមរយៈស្បែករបស់ទារកនៅក្នុងផ្ទៃនេះគឺជាបញ្ហាទឹកភ្លោះច្រើនកើតលើអ្នកកំពុងពពោះមួយចំនួន1ទឹកភ្លោះល្អជាធម្មតាទឹកភ្លោះមានពណ៌សថ្លាឬលឿងស្រាល តែបើអេកូឃើញទឹកភ្លុះមានពណ៌សឬខាប់ជាសញ្ញាគ្រោះថ្នាក់ហើយ ទឹកភ្លុះខាប់ជាសញ្ញាបញ្ជាក់ថាទារកក្នុងផ្ទៃខ្សោយឬអាចមកពីកូនលើខែធ្វើឲ្យទឹកភ្លុះរីងខាប់ហើយកូនពិបាកធ្វើចលនានិងដកដង្ហើមហើយការបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមកូនមិនគ្រប់គ្រាន់សុខភាពកូនចុះខ្សោយអាចស្លាប់នៅក្នុងពោះក៏មានក្នុងនោះដែរបើទារកមានជុះអាចព្រៃក៏ជាមូលហេតុធ្វើឲ្យទឹកភ្លុះប្រែជាខាប់ផងដែរ។ 2ទឹកភ្លោះតិចរយៈពេល3ខែដំបូងប្រសិនបើរកឃើញថាមាន ទឹកភ្លោះតិចមានន័យថាកូនលូតលាស់ខុសប្រក្រតីអាចកូននៅក្នុងផ្ទៃគ្មានតម្រង់នោមឬគ្មានកលៀនមិនអាចនោមបាននោះទេ3ទឹកភ្លោះច្រើន មានន័យថាកូននៅក្នុងពោះមិនបានផឹកទឹកភ្លោះនោះទេធ្វើឲ្យច្រើនបរិមាណទឹកភ្លោះពោះរបស់ម៉ាក់ម៉ាក់ធំខុសធម្មតាកូនសម្រាមុនកំណត់កូនអត់មានក្រពះ មានបំពង់រំលាយអាហារឬស្ទះពោះវៀន4ទឹកភ្លោះរីងបញ្ហានេះកើតឡើងដោយសារកូនចាស់ខែលើពី41សប្តាហ៍ចំណែកមូលហេតុគឺរយៈពេលតាំងពីថ្ងៃពពោះរហូតដល់9ខែ10ថ្ងៃគឺជាវេលាដែលទឹកភ្លោះកកើតហើយក្រោយពីនោះវាលែងផលិតទៀត5បែកទឹកភ្លោះមុនកំណត់ការបែកទឹកភ្លោះអាចកើតមានទាំងពេលគ័រមិនទាន់គ្រប់ខែមុន37សប្តាហ៍និងគ័រគ្រប់ខែ